មួយចំនួនក៏ប៉ុន្តែឆ្នាំនេះដោយឡែកមាន Melbourne មានយុវជនចូលរួមដែរណោកន្លែងចំណែកតែយើងឃើញថាផ្លែកហ្នឹងវាផ្លែកច្រើនយ៉ាងអញ្ចឹងឆ្នាំហ្នឹងខ្មែរក្រមយើងនៅគ្រប់ទិទីពិភពលោកទាំងអស់ហ្នឹងតែងតែប្រពៃពិធី កម្មវិធី រំលឹកខួបបាត់សិទ្ធិសេរីភាពរបស់កម្ពុជាក្រមហ្នឹងគឺជារៀងរាល់ឆ្នាំ យើងតែងតែធ្វើហ្នឹងគឺថានៅ ចន្លោះថ្ងៃទី4មិថុនារហូតដល់មួយអាទិត្យមួយសប្តាហ៍ហ្នឹងចប់ហ្នឹងជាជាជាជាជាបន្តបន្តពីខេត្តមួយទៅខេត្តមួយពីក្រុងមួយទៅក្រុងមួយពីរដ្ឋមួយទៅរដ្ឋមួយជាដើមហ្នឹងគឺប្រទេសមួយទៅប្រទេសមួយប៉ុន្តែចំពោះខ្ញុំកណានៅសិទ្ធនីជាដើមនេះនិយាយដោយឡែកឃើញថាការចូលរួម មកទេសពីបងប្អូនខ្មែរយើងហ្នឹងជាពិសេសមានព្រះអង្គវិរិយធម្មោលើកឡើងថានៅមែលប៊នហ្នឹងមានប្រដេជគុណសានសុជាជាដើមលោកលើកទី1បានចូលរួមនិងលោកតាក់មីហៀងជាដើមហ្នឹងក៏លោកទី1បានចូលរួមនៅសិទ្ធនីនឹងនេះដោយឡែកក៏មានព្រះអង្គផាលីនជាចៅអធិការវត្តធម្មសាមគ្គីនិងព្រះអង្គពៅក៏បានចូលរួមដែរហើយនឹងវត្តកេតនៈរោស្មោ យើងឃើញថាមានប្រហែល3 4វត្តឯណោះចូលរួមក្នុងការងារធ្វើរំលឹកខួបបានបាត់បង់សិទ្ធិសេរីភាពហ្នឹងឆ្នាំនេះឃើញថាវាកុសកជាងរៀងរាល់ឆ្នាំហើយមានសង្គមនានាក៏ដូចជាមានមានប្រធានសមាគមឡាវចូលរួមផងដែរឆ្នាំនេះពិសេសហ្នឹងគឺយើងបានឃើញថាមានសមាគមឡាវគាត់ចូលរួមដែរ ហើយគាត់ចូលរួមមតិគាត់បានសម្ដែងថាជនជាតិកាត់ក៏ដូចជាជនជាតិខ្មែរដែរកាត់ប្រហែលជាពីដើមហ្នឹងប្រហែលជាកាត់ខ្មែរដែរទេគាត់បានលើកឡើងថាស្ដាច់លាវ ពីមុនក៏ជាស្ដាច់ខ្មែរដែរគាត់លើកឡើងហ្នឹងវាមានមោទនភាពសម្រាប់យើង ជាជនជាតិខ្មែរណាឃើញថាទឹកដីយើងហ្នឹងអឺបន្សល់ទុកដល់គេមរតករហូតដល់សាសដតីហ្នឹងគេបានកាន់កាប់ហើយមានជនជាតិគេផ្ដាល់គេមកនិយាយប្រាប់យើងថា គេក៏មានស្ដេចខ្មែរដែរពីមុនក្រាន់តែថាវាបដូរទស្សនៈផ្សេងគ្នាអញ្ចឹងទៅក៏ក៏ធ្វើឲ្យប្រទេសហ្នឹងវាអាចคล้ายទៅជាប្រទេសមួយដោយឡែកពីខ្មែរអញ្ចឹងទៅអញ្ចឹងឃើញថាចំណុចដែលយើងមានឆ្នាំនេះហ្នឹងវាផ្លែជាងឆ្នាំទៅមិញហ្នឹងគឺច្រើនច្រើនចំណុចក៏ដូចជាចំណុចមួយចំនួនទៀតយើងឃើញថាអឺរៀងរាល់ឆ្នាំមុនមុនហ្នឹងគឺឃើញថានៅស៊ីដនីហ្នឹងមានយុវជនចូលរួមប៉ុន្តែឆ្នាំនេះដោយឡែកមានមែលប៊នមានយុវជនចូលរួមដែរ ណោះកន្លែងចំណែកតែយើងឃើញថាផ្លែកហ្នឹងវាផ្លែកច្រើនយ៉ាងអញ្ចឹងផ្លែកតាំងពីយុវជននៅស៊ីដនីពីឆ្នាំទៅ ឆ្នាំនេះកើនឡើងយុវជនស៊ីដនីហ្នឹង3ទៅ4នាក់ឯណោះមានន័យថាយុវជន14នាក់ឯណោះ4 5នាក់ចូលរួមក្នុងស៊ីដនីហើយមានយុវជនម្នាក់ពីរនាក់ទៀតនៅឯ Melbourne ហ្នឹងក៏បានចូលរួមសម្ដែង ការចាប់អារម្មណ៍ហ្នឹងផងដែរហើយសំខាន់ទៅទៀតហ្នឹងឃើញថាឆ្នាំនេះហ្នឹងនៅឯស៊ីដនីហ្នឹង មានលោកអឹមញេងថងដែរទៀតលោកអឹមញេងហ្នឹងគាត់ជាគណៈបកសង្គ្រោះជាតិទៀតបាទលោកអឹមលោកអឹមញេងអឹមញេងហ៎ងឹមងឹមងឹមញេងងឹមញេងបាទសំតោចាំមិនសូវប្រកែឈ្មោះគាត់ងឹមញេងបាទលោកងឹមញេងគាត់បានចូលរួមក្នុងការងារអឺចាប់អារម្មណ៍មួយចំនួនដែរកិច្ចការងារខ្មែរកម្ពុជាក្រមហ្នឹងគាត់ថាជាគាត់ចង់បានអឺ បើកឲ្យទលំទលេវងកញ្ចក់តិចគាត់ថាវា ជាការងារទួទៅរបស់ខ្មែរយើងទាំងអស់គ្នាមិនមែនតែខ្មែរក្រមទេចំណុចដែលខ្មែរក្រមបាត់បង់សិទ្ធិសេរីភាពហ្នឹងគឺវាជាទួនាទីរបស់ខ្មែរយើងរួមគ្នាទាំងអស់មិនមែនតែខ្មែរក្រមតែប៉ុណ្ណោះទេហើយមានវាគ្មិនយើងក៏ដូចជាការចំណាប់អារម្មណ៍ពីបងប្អូនយើង មួយចំនួននៅសិទ្ធនីហ្នឹងគាត់បានលើកឡើងថាភាពសាមគ្គីហ្នឹងជាការចាំបាច់ហើយ យើងត្រូវតែមានភាពមានការសាមគ្គីរវាងខ្មែរនិងខ្មែរក្រមក៏ដូចជាខ្មែរទូទៅនៅក្នុងពិភពលោកទាំងអស់ហ្នឹងឲ្យមានការជួយគ្រប់គ្រងគ្នា ជួយអឺដឹកនាំគ្នា ជួយរកអនុសាសន៍សម្រាប់ផ្ដល់នៅផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក្នុងការទៀមទានៅអ្វីមួយដែលជា ផលប្រយោជន៍រួម នេះជាចំណុចដែលយើងឃើញ ថា ឆ្នាំនេះ មើលទៅឃើញភាពអស្ចារ្យហើយវាកាន់តែរីកចម្រើន ក្នុងការងារចូលរួមបិណ្ឌរំលឹកខួបហ្នឹងមិនត្រឹមតែនៅសិទ្ធិនេះតែប៉ុណ្ណោះទេ យើងឃើញថានៅកម្ពុជាក្រមហ្នឹងអានៅស្រុកកំណើតរបស់យើងហ្នឹងមានការប្រែប្រួលអញ្ចឹងដែរឆ្នាំនេះហ្នឹងឃើញថានៅខេត្តព្រះតាពាំងហ្នឹង គឺមានឃើញយុវជនមួយចំនួនគាត់បានទៅធ្វើការងារអឺដូចជា ទៅគោរពវិញ្ញាណខណ្ឌហ្នឹងហើយគោរពវិញ្ញាណខណ្ឌដល់អង្គការសើងគុយដែលដែលមានបច្ចេកដីជាជាជាជាជាជាទីតាំងមួយ សម្រាប់ប្រវត្តិសាស្ត្រនៅទីទឹកដីកម្ពុជាក្រមហ្នឹងក៏មានយុវជនមួយចំនួនថ្មីត្បិតតែគាត់មិនបានធ្វើទលំទលេដូចយើងនៅទីនេះវានៅមាន ការរឹតបន្តឹងផ្លូវណាមួយនោះឬក៏ ការងារមិនអនុញ្ញាតអ្វីមួយនោះធ្វើឲ្យពួកគាត់នឹងមិនបានចូលរួមច្រើនមែនក៏ប៉ុន្តែឃើញថាឆ្នាំនេះមានសន្ទុះប្រែប្រួលទៅតាម ស្ថានភាព ដែលយើងខំប្រឹងប្រែង នៅលើពិភពលោក ជាពិសេសសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងឆ្នាំនេះក៏ជាឆ្នាំមួយត្រូវបោះឆ្នោតជ្រើសរើសគណៈកម្មការនយោបាយរបស់សហព័ន្ធនឹងថ្មីទៀត ហើយជាពិសេសទៀតនោះអ្នកនៅសិទ្ធនីហ្នឹងតំណាងឲ្យសិទ្ធនីហ្នឹងក៏បានជាប់ជាគណៈកម្មការនយោបាយហ្នឹងឃើញថាមាន2អ្នកនឹងអង្គដែរជាពិសេសព្រះអង្គវិរិយៈធម្មោដែលញាតញោមឃើញនៅ ចំពោះមុខព្រះអង្គទាធេនហ្នឹងគឺលោកសប្ថ្ងៃបានជាប់ ជាគណៈកម្មការនយោបាយដែលមានទួនាទីជាលេខាធិការរបស់សហសហព័ន្ធខ្មែរកម្ពុជាក្រៅពិភពលោកនៅប្រចាំនៅទីក្រុងស៊ីដនី ហើយមួយទៀតលោកបងថៃចន្ទោគាត់ទៅពីទីក្រុងមែលប៊នប្រទេសអូស្ត្រាលីដែរគាត់បានជាប់ជាគណៈកម្មការនយោបាយដែរហើយតួនាទីគាត់ជាជាគណៈកម្មការសភាព្រឹទ្ធាចារ្យសម្រាប់អសភាតំណាងសភាតំណាងរបស់សហព័ន្ធខ្មែរកម្ពុជាក្រមនៅលើពិភពលោកដែរអញ្ចឹងយើងឃើញថា សប្តាហ៍នេះយើងនៅចិត្តជាមួយនឹងគណៈកម្មការនយោបាយហ្នឹងចិត្តស្និទ្ធយ៉ាងមែនទែនពីព្រោះប្រហែលឆ្នាំកន្លងមកហើយហ្នឹងនៅសិទ្ធនេះយើងមិនបាននៅចិត្តជាមួយនឹងគណៈកម្មការនយោបាយទេมันមានសមាជិកគណៈកម្មការនយោបាយនៅចិត្តយើងទេហើយឥឡូវសប្តាហ៍ហ្នឹងឃើញថាចាប់ផ្ដើមពីឆ្នាំ2022នេះអឺសន្ទុះដែលយើងឃើញថាអាចផ្ដល់ផលប្រយោជន៍ឲ្យយើងបានច្រើននៅសិទ្ធនេះហ្នឹងឃើញថាយើងមាន គណៈកម្មការនាយកដែលជាសមាជិកហ្នឹងនៅចិត្តយើងហ្នឹងដល់ទៅ2អ្នកនឹងអង្គតែហើយដូច្នេះយើងឃើញថាសកម្មភាពរបស់យើងនឹងគិតថាវាអាចបានជឿនលឿនទៅមុខតទៅទៀតនៅចំណុចណាមួយដែលយើងខ្វះខាតយើងអាចមានពួកគាត់ជាអ្នកឲ្យអនុសាសន៍ក៏ដូចជាអ្នកណែនាំដឹកអឺ ដំណើរការពួកយើងនឹងទៅមុខទៀតឲ្យបានសម្រេចទៅតាមទិសដៅអ្វីដែលគោលបំណងរបស់សហព័ន្ធពិភពលោកនឹងចង់បានហ្នឹងគណៈស្ទូរួមប៉ុណ្ណឹងសិន